បបឲ្យអាហ្នឹងណាចង់យកកបោគេវិញទៀតណាយើងត្រូវទៅយកកបោហ្នឹងឲ្យម្ចាស់គេវិញអើយបើយកឲ្យគេគេមិនវាយងំពីណានិយាយធ្លាប់ប្រាប់យើងថាទោះបីយើងក្រប៉ុណ្ណាក៏ឲ្យយើងលួចរបស់គេដែរអើយជួយសួរឯមួយអញរត់ចាយយូរហើយដាក់ឃើញអាណាគេធ្វើអំពើល្អដល់អញអត់អាកុំងុំងល់នឹងអំពើល្អនឹងពេកមានតែគេដៀលថាអាក្មេងដែលចាយ គ្មានចោលប៉ុណ្ណឹងបើមិនជាឲ្យយកកាបូបនឹងឲ្យគេវិញណាគេច្បាស់តែប៉ុណ្ណឹងបលីហើយវាយពួកយើងហើយកាត់ទាំងឲ្យជាមិនធ្វើឲ្យពួកយើងឯងពួកយើងយកកាបូបឲ្យគេវិញណាគេប្រកាសជាថាយើងជាគ្មានចេះដឹងខុសត្រូវអើដឹងស្អីអាកាច់យកស្អីទេអាខ្ញុំរត់មកវាយណាវាយនេះខ្ញុំយកកាបូបហ្នឹងឲ្យគេវិញទៀតអាយគិតមកនិយាយចាំមើលទៀតនិយាយកូនដៅហូបឲ្យឆ្ងាញ់ឆ្ងាញ់ឯង អីចឹងឯងយើងត្រូវទិញអីឆ្ងាញ់ឆ្ងាញ់ឲ្យគាត់ហើយត្រូវសំរទិញតែគាត់ទៀតអឺយាយ យាយខំទិញនំកញ្ឆាយមួយផ្ញើវាឥឡូវវាដេកលក់បាត់ហើយហ្នឹងមិនអីទេចៅទុកឲ្យសាបទៅព្រោះថាក្រៃលោកគេចង់ព្រោះថាវាងើបស្មានណាឲ្យវិជាស្មាននឹងទៅនេះចៅទឹកចៅហូបពាក់កដាលទៅទុកពាក់កដាលឲ្យចៅសាបហ្នឹងព្រោះថាយាយមិនហូបទេបាទយាយ យាយយាយយាយចាប់ដឹងខ្លួនឡើងយាយយាយយាយខ្ញុំកើតអីយាយសាប់ទៅបាននៅជាមួយយើងយាយយាយខ្ញុំទាន់កើតអីណាយាយយាយយាយអាសាបអាសាបជួយយាយហងសាប់សាប់សាប់ដឹងខ្លួនឡើងយាយដឹងខ្លួនឡើងយាយដឹងខ្លួនឡើងយាយយាយដឹងខ្លួនឡើងយាយយាយកុំកើតអីយាយយាយដឹងខ្លួនឡើងយាយដឹងខ្លួនឡើងយាយធ្វើមកយាយពេកឡាសាពេកឡាពេកឡាឲ្យលឿន លឿនយាយយាយចាំខ្ញុំយកពេលកន្លាយាយហិតណាយាយយាយកុំទាន់កើតអីយាយយាយចាំខ្ញុំឲ្យយាយហិតណាយាយយាយយាយខ្លួនឡើងយាយយាយតាយាយកើតអីតាយាយគាត់ដួលស្លាប់គាត់ដួលស្លាប់យាយនឹងខ្លួនឡើងសាពីបាច់ដៃបាច់ជើងយាយបងសាយាយនឹងខ្លួនឡើងយាយខ្ញុំមានអាគេក្រៅពីយាយណាយាយយាយខ្លួនហើយ សាបនិយាយដឹងខ្លួនឯងសាបនិយាយដឹងខ្លួនឯងនិយាយដឹងខ្លួនណានិយាយមិនធ្វើខ្ញុំភ័យណាយាយខ្ញុំខ្លាចនិយាយទៅចោលខ្ញុំហ៎យាយបើនិយាយទៅចោលខ្ញុំជាងមិននឹងសាបគាត់ខ្លាចជាក្មេងកំព្រាយាយយាយមិនទៅណាចោលចោលទេពួកឯងកំភ័យអីយាយនឹងនៅមើលពួកឯងកំភ័យអីណាយាយគាត់តែជឹកក្បាលតិចពលមុខណាស់ចា យាយចាំតិចយាយចាំខ្ញុំទៅទិញថ្នាំឲ្យយាយណាយាយអឺលុយមានតែ3000ហ្នឹងតែអីយាយចាំខ្ញុំទៅជិះពាក់គេឲ្យក៏បានយាយអាសាប់ជួយវាច់ដៃវាច់ជើងយាយខ្ញុំផងជុំសិនតាណាលុយអ្ហាអីបានលុយមកពីណាច្រើនមិនសាប់ អើយកុំខ្វល់ច្រើនយកលុយហ្នឹងទៅទិញឆ្នាំឲ្យយាយទៅទៅលឿនណាជើងឯងនឹងមកយាយផងយើងទៅទិញហើយអោអោទៅលឿនហើយទៅទៅកាលពីមុនណាយាយនៅពីនេះអាទឹកតែឥឡូវខ្ញុំមិននៅជាមួយយាយដែរយាយកុំឲ្យតន់ស្លាប់ទេណាយាយខ្ញុំមិនចង់នៅពីនេះអាទឹកទេសាំណាចាំពេលអាទឹកទិញឆ្នាំមកដល់ចាំយាយស្លាប់ខ្ញុំអត់ហ៊ាននៅម្នាក់ឯងទេខ្លាចខ្មោច យាយមិនទៅណាចោលពួកឯងទេយាយនៅមើលពួកឯងដល់ធំធំយាយគាត់និយាយរឿងស្លាប់យាយជាវិញបាត់យាយខ្លាចស្លាប់ណោះ មើលយាយឈឺទេអូយាយគាត់លេបថ្នាំហើយឯងឥឡូវគាត់បានធូរឥឡូវហ្នឹងគាត់សម្រានលក់បាត់ហើយហើយយាយមិនយាយបោះពងតែម្នាក់ណាយាយបោះសាបមួយដែរចាយើងមិនយាយខ្លួនស្អីទេឯងទៅវិញទៅចាប់តាំងពីពេលបងយកអូនសាបមកនៅមួយយាយគាត់ហៅសាបថាចៅហើយហើយមិញសាបក៏បានជួយយាយច្រើនដែរពេលនោះបើសិនជាមិនបានលុយបោះសាបទេ យាយក៏គាត់មិនបានធូរដល់ឥឡូវហ្នឹងដែរយ៉ាងក៏ឈៀតងាប់ហើយមិនអាចរស់បានវិញទៅណោះអេយាយគាត់លេខឆ្នាំហើយឯងឥឡូវគាត់បានធូរហើយហើយយើងត្រូវខំប្រឹងធ្វើអេបចាយដើម្បីសំលុយថាចង់ទិញផ្ទះថ្មីមួយគាត់នៅទីគេអញលុយអាចាយមួយថ្ងៃបានតែ3000ហ្នឹងចាស់គេតម្លៃឡើង 4 5លានថ្ងៃដែលចៃថ្ងៃបើ3000ហ្នឹងមិនសមជាតិណាបានទេគឺយើងទាំងពីរខំប្រឹងហើយចៃហើយយកលុយហ្នឹងចូលគ្នាយូរយូរទៅយើងគុំទៅទិញបានទេបងធ្លាប់ឃើញកូនគេម្នាក់គេមានម្ដងផ្លាចឹងដែរតែឥឡូវគេសម្រេចម្ដងប្រាថ្នាគេបានហើយអើយឆ្ងល់ឯងណាបែងនៅតែគិតតែចាយនឹងទៀតហ៎ដូចឆ្នាំណាឆ្នាំណីបានទេបើសិនចៃលុបយកអានណា លួចតែ3 4ដងបានហើយទេយើងអត់លួចគេដូចឯងទេព្រោះយាយបានប្រាប់យើងថាអត់ឲ្យយើងលួចគេទេលួចគេទៅវាមិនល្អទេអូយាយឯងមានថាឲ្យឯងនៅតែរែចាយចឹងមែនហើយឯងមាន អីស៊ីច្រើនឆែនហ្នឹងមែនតែធំក៏គ្មាននៅរបស់ស៊ីឆ្ងាញ់ឆ្ងាញ់ក៏គ្មានទៀតឆ្កងឯងតែលួចគេវាមិនល្អទេ cái sini ke chapana cái wai cái the hay cái chụp đăng vật lý cái tạm toán á có cắt chỉ miên vương vi vô đo dây mình khá này ơi ai là ngon mình bởi lúc thấy vậy cũng ai cái tam toán tư cái mà chụp đăng vật lý cắt mày là ngon mà nè ô ăn chơi vậy mà sợ nè tao à? phạm anh gì rồi បើយើងនៅតែរើអេបចាយទៀតដឹងការមិនមានលុយទិញផ្ទះអីយាយនៅតែបងចង់មួយគេព្រោះឯងខ្ញុំដឹងថាពុកម្ដាយរបស់បងគាត់មិនត្រឹមតែញាល្បែងគឺគាត់លួចគេពេលដែលគេចាប់បានពួកគាត់ខ្មាស់គេពេកទើបពួកគាត់សម្លាប់ខ្លួន តែបងក៏សប្បាយចិត្តដែលសារចេះស្រឡាញ់យាយគិតចង់ទិញផ្ទះយាយបងនឹងខំប្រឹងរលុយតែមិនលួចគេ នឹងរកការងារធ្វើសាបចាំបងផងសាបហេហេមិននឹងស្អី របស់គេបានគេតាមស្ទាន់គេវាយងាប់លេងខ្ញុំគឺជាក្របសាញ់មិនខ្លាចរលកបោកខ្លាំងយ៉ាងបាកា Sugar Free អ្នកមានជំងឺទឹកនោមផ្អែមក៏អាចបើកម្លាំងបាន បាកាលើសពីភេសជ្ជៈបើកម្លាំងស្មានជីវិនរស់រវើងយើងក៏គោលអាហារូបត្ថម្ភពីប្រទេសជប៉ុនភេសជ្ជៈបូការីស្វេតផ្ដល់នូវសុខភាពល្អជាមួយអីចឹង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 ទឹកអនាម័យអូកាម៉ូតូដើម្បីភាពស្រស់ស្រាយនិងភាពស្និទ្ធស្នាលស៊ីមឡាហ្គេន IQ ប្រភេទទឹកងាយស្រួលញ៉ាំជំនួយដល់ការរៀនសូត្រកាន់តែឆាប់រហ័សស៊ីមឡាថូថលខំហ្វតលេខ2ថ្មីរួមបញ្ចូលប្រូតេអ៊ីនដែលងាយស្រួលរំលាយរួមជាមួយ HMO ជួយការពាររាងកាយពីខាងក្នុងខ្ញុំគឺជាក្របសាញ់មិនខ្លាចរលកមកខ្លាំងយ៉ាងអើយខ្លួនកបោកណាមានលុយច្រើនណាស់បើល្មងចឹងទៅមើលផ្លូវទៅទៅ ទៅនៅតែឯងទៀតគេវាយមាត់កំពីលអីចាំអាត្រីល្ងាចនេះមកຕົកអានឯងទាំងអស់ណាហ្នឹងឯងចឹងចាំខ្ញុំកក់លុយត្រីហើយនឹងក្តាមខ្លះឲ្យបងឯងកុំឲ្យបងឯងថាអត់ទុកចិត្តខ្ញុំអូយមួយរាប់អានគ្នាយូរហើយមិនបាច់កក់បាច់ហេតុក៏បានដែរឲ្យដឹងតែយកអញ្ចឹង Thank you. ត់កាបូបលុយខ្ញុំហីបាត់បាត់កាបូបលុយចាហុយមីកូនឯងចុកណែណាខ្ញុំពីយូរនៅកន្លែងសហ្នឹងណាហើយខ្លួនឯងទុកអាឡែអាលើមិនដឹងទុកឯណាខ្លួនឯងព្រេងតែទុកបាត់ដំណឹងឯងខ្ញុំចេះតែនិយាយខ្ញុំចេះតែនិយាយមិនបើខ្ញុំបាត់នៅកន្លែងចាឯងចឹងចាឯងទទួលខុសត្រូវមកបើមិនសឹកចិត្ត មាននិយាយអញ្ចឹងណាណាប្រាក់មកពីឯងឯងចាស់ចំណាស់ហ្នឹងឯងភ្លើហ៎មិនដឹងទៅដើរទុកកបោកនៅឯណានៅនេះឯងខ្លាចតែទុកទៅនឹងបាត់ទៅនឹងថាកូនចៅខ្ញុំលួចអីអើល្អមួយម៉ាក់ម៉ាក់ហ្នឹងឯងជើងជើងចេញពីកន្លែងរបស់យើងយើងមិនធ្វើការមួយបែបហ្នឹងទេទៅទៅព្រមទៅខ្ញុំក៏មកទៅឯងតែចែកសោលុយខ្ញុំវិញសិនណាតតស្អីណាតស្អីខ្ញុំយកលុយឯងពីការផ្នែកមួយណាឃើញតែខ្ញុំយកលុយឃើញតែកូនចៅខ្ញុំយកយកលុយឯង បងបងមកខ្ញុំទេហើយទៅទៅឆាប់ចេញពីកន្លែងខ្ញុំទៅបានស្អែកជំរឿនខ្ញុំនឹងដើរប្រាប់គេប្រាប់ឯងថាកន្លែងចាឯងមានកូនចៅចៅហើយខ្ញុំនឹងប្រាប់គេថាលែងឲ្យមករត់ទីជាមួយតែឯងទៀតកន្លែងចាឯងហ្នឹងលុកចង់ហ្មងទៅទៅឯងចង់ទៅដើរប្រាប់ប្រាប់ទៅណាប្រាប់ទៅប្រាប់ឲ្យគេស្ពេញហ្នឹងក៏ខ្ញុំខ្វល់ដែរពីព្រោះតែផែរបស់យើងនេះណាតបតែខ្មោចល្អល្អមិនងាយជាតជឿគេទេមើលរូបរាង យកកាបូបឲ្យអាហ្នឹងណាចង់យកកាបូបគេវិញទៀតណាយើងត្រូវទៅយកកាបូបហ្នឹងឲ្យម្ចាស់គេវិញអើយបើយកឲ្យគេគេមិនវាយមកអំពីណានិយាយឆ្លោះប្រាប់យើងថាទោះបីយើងក្រប៉ុណ្ណាក៏ឲ្យយើងលួចរបស់គេដែរអើយជួយសួរឯងមួយឯងរត់ចាយយូរហើយតែឃើញអាណាគេធ្វើអំពើល្អដែរអញអត់អាកុំងប់ងល់នឹងអំពើល្អនឹងពេកមានតែគេដៀលថាអាក្មេងដែលចាយ គ្មានចោលប៉ុណ្ណឹងបើសិនជាឲ្យយកកបោកនឹងឲ្យគេវិញណាគេច្បាស់តែប៉ុណ្ណឹងបលីហើយវាយពួកយើងហើយកោតទាំងអើយជាមិនធ្វើឲ្យពួកយើងឯងពួកយើងយកកបោកឲ្យគេវិញណាគេប្រកាសជាថាយើងជាគ្មានចេះដឹងខុសត្រូវអូយដឹងស្អីអាប្រកាសយកស្អីទេអាខ្ញុំរត់មកវាយណាវាយនេះខ្ញុំយកកបោកហ្នឹងឲ្យគេវិញទៀតឯងគិតមើលនិយាយចាំមើលទៀតនិយាយឯងកូនដៅហូបឲ្យឆ្ងាញ់ឆ្ងាញ់ឯង ហើយចឹងឯងយើងត្រូវទិញអីឆ្ងាញ់ឆ្ងាញ់ឲ្យគាត់ហើយត្រូវសំរឹទ្ធទិញតែគាត់ទៀតហឹមសាប់អីយើងត្រូវមួយយ៉ាងដែរយាយគាត់ចំណាស់ហ្នឹងអីគាត់ដែរបានហូបអីឆ្ងាញ់ឆ្ងាញ់ហីមកត្រូវនៅផ្ទះញ៉ៃញ៉ៃចឹងទៀតអើឥឡូវទៅទិញអីគាត់តោះទៅផ្ទះហេកុំមក ជាប់មកបាយឬយាយបាយឆាគ្រឿងសម្លឹកគេឆ្ងាញ់ណាស់យាយខ្ញុំមិនដែលឃើញយាយហើយនឹងអាទឹក ហូបចឹងខ្ញុំទិញផ្ញើហ្មងយាយចោះចៅឯងបានលុយមកពីណាមកទិញបាយឆាហើយនឹងផ្លែឈើសម្បើមហ៎ហាមើលទៅសិតតែរបស់ថ្លៃថ្លៃទាំងអស់មានអីពិបាកយាយផ្លែឈើបាយប៉ុណ្ណឹងអស់50000ហ្នឹងយាយថាម៉េចអស់50000ណាហើយនេះចៅទៅបានលុយមកពីណាច្រើនម្លេះហ៎តែទៅពិបាកយាយលុយខ្ញុំហែចាយខ្ញុំហែអាទឹក លក់ចូលគ្នាបានឲ្យ150,000យាយបាយនិងផ្លែឈើអស់50000នេះសល់លុយ100,000យាយយកយាយនេះយាយហើយមិនក៏រកបានច្រើនទេយាយមិនដែលរកបានប៉ុណ្ណឹងទេពីមុនយាយពីអ្នកចៅទឹកនេះរកបានតែមួយថ្ងៃបានតែ20000ទេវាច្រើនពេកណាស់ទៅហើយហើយចុះឯងទៅធ្វើម៉េចក៏បានច្រើនមែនអើយយាយមកពីអាទឹកណាវាល្ងងវារកតែកន្លែងដដែលដដែល អញ្ចឹងបានអាចចាយតែបន្តិចអីយាយយាយគុំឆ្ងល់ច្រើនពេកទុកលុយអីយាយហើយហូបបាយអីយាយពុតមែនទេចៅទឹកអូបាបាបាទយាយបាទបើអញ្ចឹងអញ្ចឹងចោះចាំយាយយកលុយទុកឲ្យយាយមិនចាយបោះពួកចៅទេយាយចង់ចាយចាយទៅយាយយាយចាយបានតាហើយយាយ មិនត្រេចែកទៀតទេនិយាយឈឺចាំខ្ញុំពីណាទឹកឲ្យទៅរើសក្បាលណែតោះហូបបាយយាយមិនដែរយាយបើឆាឆ្ងាញ់អត់យាយឆ្ងាញ់ណាស់ចៅយាយចំណាស់នឹងហើយមិនដែលបានហូបបាយអីឆ្ងាញ់ចឹងទេក្រោយបើឆ្ងាញ់យាយហូបអីអស់ហើយចាំខ្ញុំចិត្តផ្លែឈើហូបហើយយាយយាយយាយយាយចាស់មកហើយទៅនឹងបានហូបឆ្ងាញ់ម្ដង មើលទៅយាយហូបឆ្ងាញ់ណាស់តែបើដឹងថារបស់នេះ លួចរបស់គេ មិនដឹងថាយាយអាចហូបចូលទៀតដែរឬអត់ទេខ្ញុំគឺជាក្របសិនមិនខ្លាចប្រឡងមកខ្លាំងយ៉ាងបាកា Sugar Free អ្នកមានជំងឺទឹកនោមផ្អែមក៏អាចបើកម្លាំងបាន បាកាលើសពីភេសជ្ជៈបើកម្លាំងស្មានជីវិនរស់រវើងយើងក៏គោលអាហារូបត្ថម្ភពីប្រទេសជប៉ុន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 anh chào hộ bà gì ôi anh ឆ្ងល់ណាស់វ៉ៃកន្លែងឯងស្ងាត់ឲ្យឈឹងនេះអញទៅមានមានចោលមកពីណាហ៊ានមកលុចដបម៉ួយ របស់អញឲ្យដាច់ម៉ួយអស់អាលីងឆ្ងល់ឆ្ងល់តែប៉ុណ្ណឹងទេហេអើល្អថ្ងៃនេះណាយើងនឹងដាក់កាបូបរបស់យើងចាំមើលឲ្យឯងដឹងមើលឯងខ្លាំងឯងចូលលុយទៀតណាបើឯងចាប់ឯងបានទេមិនបាច់ធ្វើតង្កាយស្រីនៅកន្លែងនេះហ៎ ពូខ្ញុំរត់តែឯផ្សាយពូពូលេងខ្ញុំមកពូខ្ញុំសុំបងពូកៃក្បោបនោះនោះតាខ្ញុំមានបានយកណាបើពូឯងមិនមកលួចទេពូឯងចូលមកហ្នឹងហើយកន្លែងអញគ្មានឯចាយឲ្យពូឯងរើទេពូឯងចាប់ប្រាប់អញតាមត្រង់ថាក្បោបមួយអញឯមុនណាអាពីរនេះឯងឯងយកមែនអត់អោះក្បោបញ៉ែបួយណាខ្ញុំមិនដឹងបើចាប់ឡើងខ្ញុំចាំប្រាប់យាយខ្ញុំហ៎ ឯងមានយាយទៀតផ្ទះយាយឯងនៅណាអាងអញទៅចូលកពុកមួយឯងមកវិញតែជិះខ្ញុំនៅភ្នំពេញស្អីគេហ่ะផ្ទះយាយឯងនៅភ្នំពេញឯងមករេចាយនៅកែបពួកឯងចង់ឌឺអញពួកអាក្មេងចោលហ៎បែបវាចាំតែចោលលួចកពុកមួយយើងឯងមុនបានហើយពូខ្ញុំមិនចោលពូពួកឯងចង់រើទៅណាឯណាចោលឯណាចោលមើលនេះនេះនេះអូតាមប៉ັດតាមដិតអាហ្នឹងឯងចោលហ៎ អស់ហាតាមពិតគឺក្មេងអាណាថាទាំងពីរអ្នកហ្នឹងទេដែលជាចៅល្អប៉ាវាចាប់អាពីរអ្នកនេះយកទៅកៅត្មងកៅត្មងកៅត្មងអស់កៅត្មងអស់ហើយនាំវាទៅចាំនៅមុខសាហើយទៅសេផ្លាថាអាចៅហ៎ឲ្យគេដឹងគ្រប់គ្នាថាវាហ្នឹងណាគឺជាចៅចៅចៅចៅហ៎កំរើពូពួកខ្ញុំមិនមែនចៅទេពូពូឯងកំរើវិញហើយស្អាខ្ញុំពូឯងគឺ ឯងកំរើអញអត់ទាន់ចោលចោលពួកឯងទេខ្ញុំនាំអញទៅជ័យឯងអញអញយកកាបូបមួយអញមកវិញតាយាយឯងនៅណាយាយខ្ញុំនៅយាយខ្ញុំនៅនឹងពេញហ៎កាបូបហ្នឹងខ្ញុំបោះចោលឆ្កែស៊ីហើយឥឡូវខ្ញុំយកចាញ់អស់លេងហើយអាអាក្មេងឆ្លើយឯងឯងហ៊ានហ៊ានយកកាបូបអញទៅបោះចោលឆ្កែស៊ីទៀតហ៎អឺវាអានេះអានេះអានេះវាឌឺយើងតាឲ្យវាកាន់ខ្ញុំទៅយកពាត់ចិត្ត វាម្ដងអូនអញយកពាន់មកហើយពូអញឆាប់ប្រាប់អញតាមទ្រាំកាបូបមួយអញឯមុនពូអញយកមែនអត់អាក្បោបខ្ញុំបានទៅណាខ្ញុំមិនដឹងឡាខ្ញុំអានេះនៅរឹងក្បាលនេះអីបាវាពាន់មកហើយតែខ្ញុំសុំជាអ្នកវាយព្រោះខ្ញុំស្អប់អាកូននឹងជាងគេអាស្អប់អាក្មេងចោលហ្នឹងម៉ែវាឲ្យវាយអញអូវាយវងវងមក អើអីតបហើយណាតបហើយណាអត់ហើយណាកុំអីបងខ្ញុំកុំអីបងខ្ញុំមីកុំអីបងខ្ញុំបាយបាយដល់ហើយបាយដល់ហើយអូយអូយមីអើយមីកុំអីបងខ្ញុំមីមកនេះមីអូយមីបាយហើយមីកុំអីបងខ្ញុំបងឈឺមីកុំអីបងខ្ញុំអូមីចាប់តាន់មីវត្តតាំងកុំទៅហៅលុយទេអូមីសាក់វាឡើងមកវាហ៎ណែបងវាបងវាបានយក ព្រោះអានេះវាចោលអើហើយកោចងោលវាយកវាទៅដាក់សាហើយចាំយកទៅឲ្យប៉ូលីសអើអត់ទេពូមីងពូមីងលេងអើអាចចង់ត្រូវទាំងពីរមែនអត់ទេពូមីងអើយម៉ាម៉ាម៉ាឆាប់ឆាប់ឆាប់ឆាប់ឆាប់ឆាប់ឆាប់ឆាប់ម៉ាម៉ាបានហើយឈប់វាយគេគេមិនជាចោលទេបានហើយម៉ាឈប់វាយគេថាគេមិនជាចោលទេណែកូនប៉ាខ្លួនឯងណា នឹងផ្ទាល់ភ្នែកថាវានេះប្រុងនឹងលួចកបោម៉ាក់ណាកូនអញ្ចឹងឲ្យអាចោម៉ាក់ម៉ាក់នេះចាប់បានគឺត្រូវតែវាយហើយវាយនោះគឺវាយវាងាប់តែម្ដងបាច់រស់ទេហែងអូយម៉ាក់នេះម៉ាក់ម៉ាក់នេះម៉ាក់នេះម៉ាក់ឈប់វាយគេគេមិនជាចោលឯងហើយគេក៏ធ្លាប់ជួយកូនដែរស្អីគេពួកអាអេចាយនឹងធ្លាប់ជួយស្អីកូនឯងហ៎អើអាចោអាចោម្រាមម្រាមធ្លាប់ជួយស្អីកូនឯងហ៎ប៉ិតមែនណាម៉ាក់គេធ្លាប់ជួយកូន ហើយគេក៏មិនជាចោលដែរគេគឺជាមនុស្សល្អតាម៉ាក់តែប្អូនវានេះវាលួចកបោបលុយម៉ួយម៉ាក់ណាកូនម៉ាក់ម៉ាក់ឈប់ប្រកាន់ទៅណាមកពីពួកគេហ្នឹងណាគេអត់បានគេលួចហើយមើលទៅក៏ពួកអាមិនដែរហើយបើពួកគេមាន គេចាំបាច់ទៅលួចទៅអីម៉ាក់ឈប់វាយគេទៅណាម៉ាក់ណាណាម៉ាអឺយើងព្រមលើកលែងឲ្យពួកឯង តែពួកឯងកុំឲ្យមានលើកក្រោយទៀតណាបើមានលើកក្រោយណាអញកោតងោតពួកឯងហើយយកទៅដាក់សាហើយយកទៅឲ្យប៉ូលីសហ្មងអើគេដល់ឡាយទៅអីមិនទៅនៅតែអីទៀតចាំកោតងោតហើយអូមីងឲ្យខ្ញុំសុំទោសមកពីពួកខ្ញុំក្របានពួកខ្ញុំលួចតែខ្ញុំអាចសុំការងារមីងធ្វើបានអត់មីងអើយស្អីគេអញខំដោះលែងចិត្តសម្ដាប់ប្រណីប៉ុណ្ណឹងហើយសុំការងារអញធ្វើទៀតណែ ឲ្យអញធ្វើទេមិនចង់យកលុយពីអញហ៎អីអញមិនទទួលអាក្មេងអាណាថាក្មេងចោលកំពូលចោលដោយពួកឯងមកធ្វើការទេវល់វល់ណាហ៎មកលូតលុយលូតទ្រព្យសម្បត្តិក្នុងផ្ទះអញអស់អញទៅហើយណាហៅពួកឯងនេះណាហើយគេដេញឯតានៅដៃទៀតហ្នឹងទៅខ្ញុំសុំបោពូមីងខ្ញុំធ្វើការនៅហ្នឹងពូមីងម៉ា អ្នកគ្រូកូនធ្លាប់ប្រាប់ឯតាបើយើងចង់សាមគ្គីល្អឃើញគេខ្សត់ក្រយើងត្រូវទៅជួយគេហើយម៉ាក់ប៉ាធ្លាប់ប្រាប់កូនតាហើយមិនម៉ាក់ប៉ាធ្វើតាមកូនចឹងតើតើតើពួកឯងតើទៅអញយកក្មេងធ្វើការឯងអញវវជាប់គុកដោយសារពួកឯងប៉ាប៉ាឲ្យពួកគេចូលធ្វើការជាមួយតើណាខ្ញុំសុំបងចាត់ទុកថានេះគឺជាកដោសម្រាប់កូនទៅណាប៉ាណា គឺជាក្របសាញ់មិនខ្លាចរលកមកខ្លាំងយ៉ាងបាកា Sugar Free អ្នកមានជំងឺទឹកនោមផ្អែមក៏អាចបើកម្លាំងបាន បាកាលើសពីភេសជ្ជៈបើកម្លាំងស្មានជីវិនរស់រវើងយើងក៏គោលអាហារូបត្ថម្ភពី ប្រទេសជប៉ុនភេសជ្ជៈបូការីស្វេតផ្ដល់នូវសុខភាពល្អ ជាមួយអីចឹងបូការីស្វេតរ៉ាឌីរ៉ាឌីបន្ថែមរសជាតិស្អាតក្លិនឈ្ងុយឆ្ងាញ់រ៉ាឌីរ៉ា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 ស៊ីមឡាហ្គេន IQ ប្រភេទទឹកងាយស្រួលញ៉ាំជំនួយដល់ការរៀនសូត្រកាន់តែឆាប់រហ័សស៊ីមឡាថូថលខំហ្វតលេខ2ថ្មីរួមបញ្ចូលប្រូតេអ៊ីនដែលងាយស្រួលរំលាយរួមជាមួយ HMO ជួយ ការពាររាងកាយពីខាងក្នុងខ្ញុំគឺជាក្របសាញ់មិនខ្លាចរលោកបោកខ្លាំងយ៉ាងអឺអឺអឺយើងឲ្យពួកឯងធ្វើការចុះម៉ែនៃពូមីងអូនអាចការគេធ្វើអូនអរគុណគេអូនអញអត់ចង់ធ្វើការអូ គ្រឿងឆាច់ចោលអានេះបើវាធ្វើអាក្មេងអាក្មេងឆ្លើយណែយកណាខំលើកលែងដោះលែងឯងឲ្យឲ្យការងារឯងធ្វើឯងឯងមើលវាចាស់លើកដៃមិនចង់សុំទោសយើងផងណាប៉ាវាកូនឯងឃើញអត់ហ៎អូយគាត់គាត់តែអញ្ចឹងឯងម៉ាក់កុំប្រកាន់អើយម៉ែវាអើយទៅបើចូលឲ្យវាធ្វើការនាំវាធ្វើការទេអើយទៅទៅទៅទៅធ្វើក៏ធ្វើទៅបាទមីងពូឆាប់ទៅតាមយើងយើងនាំ រកការងារកាយឯងធ្វើតែមិនដឹងថាសម្បល់ឯងពីរនាក់នឹងធ្វើស្អីកើតទេអឺសួរកូនណាកូនទៅលេងផ្ទះទៅហើយបើមិនចឹងទៅរៀនទៅសូត្រអីក៏បានដែរលឺហ៎អាមិនបកាច់មកបាទមីងបាទអូហេអីមើលមកកូនអញធ្វើស្អី ដឹងទេបើសួរឲ្យចង់បានកតាវិញសុំតារាទៅព្រោះតារាអ្នកឲ្យខ្ញុំយកកតាតម្លាក់ទោះតែតារាឲ្យខ្ញុំទៅយកមកវិញទុកខ្ញុំហ៊ានយកមកវិញបើសួរឲ្យចង់បានកតាវិញណានោះត្រាតែសួរឯងអំបោខ្ញុំហើយលេងជាមួយខ្ញុំវិញមើលមាត់ខ្ញុំឲ្យច្បាស់ណាខ្ញុំមិនអង្វរចរិតនិយាយមកឆ្លើយឆ្លើយអញ្ចឹងហើយណាគេតរាប់អានមួយសួរអញ្ចេះណែកុំនិយាយញ៉ៃច្រើនយកកតាខ្ញុំវិញមកកុំឲ្យខ្ញុំខឹងគាត់មករ៉េឌីយើងទៅទុកឲ្យស្អាតម្នាក់នេះទៅយំហ្នឹងណា ឆាប់ឆាប់ឆាប់ឆាប់ឆាប់ឆាប់ឆាប់យកកតានឹងឲ្យខ្ញុំភ្លាមកុំឲ្យខ្ញុំខឹងតនឯងលឿនដឹងទេ រកខ្លួនឯងទៅហើយនៅក្នុងព្រៃនេះសបោពួនណាប្រយ័ត្នពួនចឹកទៅ កើតអីគេហ្នឹងអឺមាត់ភ័ក្រចង្អេរបស់ខ្ញុំមិញហ្នឹងណាយកកតាបខ្ញុំទៅគប់ចូលក្នុងគុំព្រៃហើយប្រាប់ថានៅក្នុងគុំព្រៃហ្នឹងមានពស់ទៀតតែខ្ញុំអត់ហ៊ានចូលយកហ្នឹងណាជួយខ្ញុំតិចទៅណាអត់ហ៊ានយកមែនចាំខ្ញុំជួយយកឲ្យ មិនបាច់រាប់អានខ្ញុំទេព្រោះខ្ញុំជាកូនអ្នកក្រហើយជាអ្នករើអេបចាយទៀត តែប៉ុណ្ណឹងអីវិញមកទៅសុំការងារគេធ្វើគេធុញណាហើយយើងមានការងារធ្វើនោះគេឲ្យលុយយើងតាយើងមិនធ្វើការអស់កម្លាំងអត់បានលុយមកវិញណាអូអាធ្វើការគេក៏ហត់តែឆៃក៏ហត់លុយគេវិញស្រួលជាណាមកទៀតអីឯងគិតលុយគេទៀតហ៎ហឹកមិញណាគុំអញស្គាល់កូនគាត់ទេគុំអីគេចាប់ឯតកោតងោបាត់អើទៅទៅអែកុំនិយាយច្រើនពេកអូនណាបងប្រុសយើងខំប្រឹងរកលុយដើម្បីទិញផ្ទះថ្មីយាយនៅ សាប់ផឹកមិញណាលើតែឯងថាផ្ទះឯងនៅភ្នំពេញឯងធ្លាប់ទៅភ្នំពេញមែនភ្នំពេញស្គាល់ស្អីឯងភ្នំពេញនៅណាឯងមិនស្គាល់ខ្ញុំគេថាថាទៅកុំសួរហាន់បិចទៅផ្ទះធុញអឺនេះចៅចៅមកដល់ហើយចៅចៅថ្ងៃនេះមិនសុបាយចិត្តម៉េះនេះរើបចែកបានច្រើនហីអត់ទេយាយ ស្រីខ្ញុំពីអ្នកអង្គសាបមានការងារធ្វើអីហើយហើយខ្ញុំនឹងសំលុយទុកអឺស្រួលស្អីហត់ចង់ងាប់ហត់ស្អីតែយូរយូរទៅវាបាត់ហត់អីមិនដឹងយាយអើបើហត់ខ្លាំងណាសុំតកែសម្រាប់សិនទៅចៅយាយថាតកែគេមិនចិត្តអាក្រក់ទេណាហើយយាយផ្ដាំអរគុណតកែផងយាយអរគុណនឹងចៅទាំងអស់គ្នាដែលធ្វើការ មិនរើសអើងបាទយាយអូឥឡូវហៅបាយទៅរហូតបាយមកនេះអើតើតើតើចាំយាយលុយឆ្នាំងបាយទៅណាបាទ យល់ពូសៀកមកឃើញហ្នឹងគាត់ជំនាញរឿងធំខាននេះអើយអញមិនខ្វល់មិនស្អីទេវើយបើមីយល់ពូសៀកមកផ្ទាន់ណាគាត់ប្រកាសជជែកឯងហើយឯងជួយចិត្តស្ដាប់ពាក្យគាត់ជេរមែនយ៉ាមិនចង់ស្ដាប់ទេអាយ៉ាមិនខ្វល់មិនស្អីទេវើយ យនោះទូរស័ព្ទរបស់គេទូរស័ព្ទគេទុកចោលទូរស័ព្ទនឹងគេភ្លេចគេភ្លេចអីមានគេទុកចោលយើងយកយើងយកបានចូលយកចូលយកឆាប់របស់គេអញញ៉ាំញ៉ាំណែណែណែណែទៅយកស្ដាប់យើងពីអ្នកបងប្អូនបន្លែងគ្នាលេងមែនបន្លែងណែមើលស្វាយនេះខ្ញុំអត់មានបន្លែងគ្នាលេងផងតែទូរស័ព្ទនោះគេភ្លេចហ៎ ទូរស័ព្ទផ្លាច់អ្ហ៎ទូរស័ព្ទមកណាគេមើលអូហេពូសានណាមកដែរអូតាទូរស័ព្ទហ្នឹងណាទូរស័ព្ទរបស់ពូសានគាត់នៅបកាយផ្លិចណាដាក់គូកណាគូផ្លិចក៏តំណឹងហើយគាត់តំណាបាត់ហ្នឹងណាលូលូលឿនដូចភ្នែកតោ សាបចាសាបកើតអីនឹងក្តៅខ្លួនម៉េចចាំទឹកចាំទឹកក្រោកឡើងចាំទឹកបាទយាយខ្លួនយាយវាកើតអីយាយខ្លួនវាក្តៅវិញយាយហើយយាយមានកើតអីខ្ញុំណាងងាប់អ្នកតាហើយចុះឯណាអាសាបអាសាបវាមកធ្វើការគាត់ថាមិនមកធ្វើការទេយើងមិនកាត់ប្រាក់ខែវាហើយអត់ទេមីងសំបងមីងកំកាត់ប្រាក់ខែសាបអីមីងលើលោកនេះណាមានរបស់ណាដែលបានមកដោយស្រួលនោះទេខ្ញុំពីមុនណាឈឺនេះក៏ណាមឈឺយូរយូរជាខ្លួនឯងឥឡូវ យាយទៅបបរខ្ញុំមកតើពិតជាសាញ់យាយថប់ហើយទឹកបញ្ញាប៉ុតខ្ញុំចង់បរៀនអសរទឹកហ្នឹងណាអូខ្ញុំចង់ចេះអសរសួរតែខ្ញុំមកបានចូលរៀនសាលាដូចសួរផងហើយនេះអាចាញ់បោកតាអាសាហ្មងអាឯនេះគ្មានអាណិតអាទឹកទេអាធ្វើបានតាវាហើយធ្វើស្អីបងឯង រឿងបងបងខ្ញុំតាអាសាបអាមិនឈើគេឲ្យបែកមាត់នឹងលោហើយអាសាបតាំកូនបានតែខ្លះណាទេគេអាចរំលងដំឡៃខ្ញុំគេអាច ចិត្តទុកខ្ញុំគ្មានដំឡៃគេអាចមិនឃើញខ្ញុំស្រមៃតែខ្ញុំមិនលែងដៃចោលខ្លួនឯងខ្លួនខ្ញុំប្រៀបដូចជាក្របសាញ់ខ្លួនខ្ញុំមិនខ្លាចរលកផ្ដាច់ ក្របសាញ់ដែលมันអាចរួបតែអាចទុំរលកសន្ធប់ទូរលកតាមជុំអុំរៀមប្រានខ្ញុំគឺជាក្របសាញ់มันខ្លាចរលកបោកខ្លាំងយ៉ាងណាខ្ញុំគឺជាក្របសាញ់គ្មានទុកខាទោះមានស្នាមចាប់នៅក្រឡៅ គង់ប្រែទៅជាធម្មតាក្របសាញ់រឹងមាំខ្លាំងក្លា មិនខ្លាចរលាកគេអាចនឹងមើលមិនឃើញខ្ញុំតែខ្ញុំមកឃើញខ្លួនឯង chồng mình bao bóng